រូបភាពប៉ុន្មានសិលឹករបស់កីឡាករនីរត់ប្រណាំងកម្ពុជាបានធ្វើឲ្យចាក់ដោតបេះដូងអ្នកគាំទ្រកម្ពុជានិងសារព័ត៌មានបរទេស។ តាករណីប៊ូសំណាងបានឆក់យកបេះដូងអ្នកគ្រប់គ្រងបានរយៈរូបភាពប៉ុន្មានសន្លឹកដែលរូបនាងបានព្យាយាមរត់ចម្ងាយ5គីឡូម៉ែត្រទាំងមេឃភ្លៀងនិងខ្យល់ខ្លាំងបើទោះបីជាដឹងថាខ្លួនចាញ់គេច្រើនជុំក៏ដោយ រហូតដល់មាន សារព័ត៌មានថៃនិងវៀតណាមបានចុះផ្សាយប្រងព្រាតយោងតាម Facebook របស់ព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបភាពកីឡាករនីប៊ូសំណាង នៅថ្ងៃទី9ខែឧសភានេះដោយភ្ជាប់ខ្លឹមសារត ទាំងស្រុងថាកីឡាគឺលើសពីភាពឈ្នះនិងចាញ់កីឡាមិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូប្រកួតនោះទេខ្លឹមសារបំផុតរបស់អត្តពលិកគឺ ការបង្ហាញឲ្យឃើញ នៅសេចក្តីអំណត់តស៊ូការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈមស្ដែងឲ្យឃើញនៅ ចំណុចពិសេសរបស់យើងទៅកាន់ពិភពលោកខាងក្រៅមួយជំហាននៃការខិតខំប្រឹងប្រែងគឺមួយជំហានខិតទៅរកភាពជោគជ័យ ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះអត្តពលិកតំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិហើយរក្សាបានជូនកម្ពុជានៅចំណាត់ថ្នាក់លេខ1នៃប្រទេសទទួលបានមេដាយជាច្រើនជាងគេក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី32យើងនៅទីនេះគ្រប់គ្រងអ្នកមិនថាជ័យជំនះឬបរាជ័យជុំវិញរឿងរ៉ាវរបស់កីឡាករនីប៊ូសំណាងត្រ ត្រូវបានផេកសារព័ត៌មានថៃផ្សព្វផ្សាយនិងបាន បង្ហោះរូបភាពព្រមទាំងសំណេរដែលមាន ខ្លឹមសារ ទាំងស្រុងថាប៊ូសំណាងកីឡាករនីអតពលកម្មជំនឿជាតិកម្ពុជា ដែលត្រូវប្រកួតដណ្ដើម ក្នុង វិញ្ញាសារត់ចម្ងាយ5000ម៉ែត្រនៅ ពេលចាប់ផ្ដើមរត់ស្រាប់តែភ្លៀងធ្លាក់យ៉ាងខ្លាំងតែនាងបន្តរត់មិនឈប់ត្រឹមរយៈពេល ប្រហែល7នាទីប៉ុណ្ណោះគឺកីឡាគូប្រកួតបាន មកដល់ទីអស់ទៅហើយ យហើយនាងបន្តរត់រហូតដល់ទីបញ្ចប់បើទោះបីជានាងជាអ្នកចុងក្រោយក៏ដោយនៅចុងបញ្ចប់នៃចម្ងាយ5000ម៉ែត្រជាមួយនឹងពេលវេលា22.54នាទី នាង អាចធ្វើបាន ដោយមកដល់ទីហើយ ទទួលបានការទះដៃអបអរសាទរពីអ្នកនៅជុំវិញ នាងបានយំហើយ លើកដៃអរគុណក្រោមដំណក់ភ្លៀងទំព័រ Facebook ថៃមួយបានសរសេរថា វាជាថ្ងៃដែលខ្ញុំឃើញមនុស្សយំដោយមិន ឃើញទឹកភ្លៀងប៉ុន្តែក្រឡេកមើលទៅវិញខ្ញុំមានអារម្មណ៍ដឹងគុណជាខ្លាំងហើយអសប្បាយជាមួយគាត់ហើយយកកាមេរ៉ាមកថតគាត់ខ្ញុំមិនដឹងមូលហេតុពិតដែលនាងយំទេតើមានអ្វីលើសពីនេះទេ ប៉ុន្តែប្រកាសណាស់ខ្ញុំជឿថា នៅ ក្នុងពិភពនៃការប្រកួតប្រជែងអ្នកដែលឆ្លងផុតវគ្គទី1គឺលឿនជាងគេប៉ុន្តែ នៅក្នុងពិភព នៃជីវិតពិត មានតែ អ្នកផ្ទាល់ដែលអាច អាចដឹងនិងកំណត់គោលដៅហើយការមកដល់ទីក្រោយគេ មិនមែនជាទីបញ្ចប់នៃពេលវេលាឡើយមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍